ដោះខ្វាក់កូនបើមិនកើតតើអាច ជួយបានឬទេ ការចិញ្ចឹមកូនត្រូវពឹងផ្អែកនៅលើសូដនជាអ្នកផលិតទឹកដោះទាំងស្រុងក៏ប៉ុន្តែប្រសិនបើក្បាលសូដនលឹបចូលក្នុងឬគេហៅថាដោះខ្វាក់វិញនោះ កូនរបស់ អ្នកច្បាស់ជាបើមិនកើតនោះឡើយសូដនខ្វាក់នេះកើតមានឡើង ទាំងបុរសនិងស្ត្រី ហើយ ជារឿយៗវាបានរកឃើញតាំងពីកំណើតមកម្លេះមូលហេតុដែលបណ្ដាឲ្យសូដនខ្វាក់ ឬក្បាលសូដនមានសភាពស្អិតជាមួយនឹងជាលីកានៅក្រោមសូដន ឬក៏បំពង់ទឹកដោះមានប្រវែងខ្លីដែលធ្វើឲ្យក្បាលសូដនត្រូវបានទាញលើបចូលក្នុងបញ្ហានេះត្រូវបានគេរកឃើញថាកើតមានឡើងចំពោះស្ត្រីប្រមាណជាង10ទៅ20%តែប៉ុណ្ណោះតើមានវិធី អាចជួយពន្យាក្បាលសូដនឲ្យលៀនចេញ មកក្រៅវិញបានឬទេ វិធីមានគ្រាន់តែអ្នកអនុវត្តដូចជា 1អ្នកត្រូវយកម្រាមដៃច្បូតពីលើក្បាលសូដនចុះមកក្រោមតិចតិចរហូតដល់គល់សូដន2ប្រាម្រាមដៃចាប់ទាញក្បាលសូដនតិចតិចចេញមក ហើយធ្វើវាឡើងវិញឲ្យបាន2ទៅ3ដង3នៅពេលងូតទឹក អ្នកអាចយកម្រាមដៃម៉ាសាជុំវិញក្បាលសូដនហើយទាញវាឲ្យបានច្រើនដង4